បងគាត់ចង់ប្រាប់ថាបុកប្តីឯងប្រើការអំកើតទេណាទៅយកប្តីមួយទៀតទៅបងគាត់ប្រាប់ទេ បងឃើញឯងវាស្អាតបងអាណិតហើយបើនៅ ផ្ដៅខ្លួនជាមួយប្តីឯងចឹងទៀតបងវាស្ដាយឯងខាត់អីហ៎បងអើបុកប្តីឯងនៅអញ្ចឹងតាការមិនកើតណាតោះដៃតោះជើងរស់ស៊ីអីក៏មិនកើតនៅផ្ទះមើលតែប្តីយប់ប្រលប់វាស្រួលទាំងណា ប្រើការកើតអីបុកកាំងស្ដុកហើយនៅខំចំគេទៀតដូចចាស់គេថារស់នៅនំធ្ងន់ផានដីឯងប៉ាខ្ញុំថាធ្ងន់ផ្ទះខ្ញុំតាបងបងតចេះដឹងរឿងអីអឺបងគ្រាន់តែបារម្ភកែលោអនាគតឯងនឹងវានៅវែងឆ្ងាយជាងនឹងអីហើយចុះការដែលបងនិយាយអញ្ចឹងហើយវាអាចជួយគ្រួសារបងកូនកានរីចម្រើនទៅមុខទៀតអត់អត់ផងបើអត់ទេខ្ញុំគិតថាបងកុំចេះដឹងឲ្យល្អជាង ប្តីប្រពន្ធខ្ញុំខ្ញុំចេះមើលថែប្តីរបស់ខ្ញុំហីហើយខ្ញុំក៏ស្រឡាញ់គ្នាដែរពួកខ្ញុំដឹងថាអ្វីដែលពួកខ្ញុំធ្វើគឺត្រឹមត្រូវហើយជាគៀងផ្ទះខ្ញុំមកបងអញ្ចឹងបងបើចាំបារម្ភទេហើយបើសិនជាបងឯងល្អមែនណាក៏មិនការមួយប្តីបានមួយអាទិត្យហើយប្តីក៏លែងក្បាលបងឯងចោលដែរឌីលអើមិនអីទេគាត់តែប្រាប់ម្ដងអត់ទេបើថាមិនធ្វើតាមនៅរស់ជាមួយអាប្តីវិការនឹងតងាប់តែចឹងទៅវិញណាចា បាននៅប្រពន្ធតកេតចោលយើងពេលដែលយើងចាក់ធ្វើប្រការ ងាប់នឹងការងារទៅហើយឲ្យការងារហ្នឹងធ្វើមកហូបឲ្យស៊ីផងណាក៏បបង់ខ្ញុំខ្ញុំសួរឯងមើលព្រោះថ្ងៃហ្នឹងឯងមានដែរຕົកខ្ញុំជាប្រពន្ធក្នុងកែផ្នែកឯងអត់ណាខ្ញុំថាខ្ញុំថាខ្ញុំថាមិនចង់លេងប្តីទេខ្ញុំខ្លាចម៉ាយតែបើសិនជាខ្ញុំមានប្តីដូចឯងខ្ញុំសុខចិត្តម៉ាយវិញល្អជាងមកក្រៅកាហាស្អីទៀតហើយណាຕົកឲ្យធ្វើការមួយថ្ងៃស្រួលខ្លួនទីមិនបានអីហីថ្ងៃហ្នឹងកាពះរួមគ្នាស៊ីរួមគ្នាហីខ្ញុំប្រាប់ណា Honganyaមកស៊ីចិញ្ចឹមយើងហត់ណាស់ហើយកុំមកឡាយឡាយដាក់ខ្ញុំបើយើងខ្ញុំមកខត់តែចិញ្ចឹមខ្ញុំណាយើងទៅមួយម៉ែឲ្យខ្ញុំវិញទៅយើងខ្ញុំមកទៅគេថាធ្វើស្រែខុសហ៎ខុសតែមួយឆ្នាំទេតែបើយកប្តីខុសខុសមកជីវិតដូចឯងអញ្ចឹងណាខុសអីធ្វើតែខុសស្អីធ្វើការរស់ស៊ីហ្នឹងខុសដែរអាពាក្យហ្នឹងខ្ញុំនិយាយបានត្រូវឯងឈួតអីឯងឥឡូវដូចមុនអីមិន ហ្នឹងបើគ្នាពីរនាក់តែប្រពន្ធហ្នឹងឥឡូវហ្នឹងពិបាកខ្លាំងមែនព្រោះពីរនាក់ហ្នឹងពិបាកខ្លាំងមែនអីឈួតទេណាអាលេងដូចមុននេះអញទៅខ្ញុំជាប្រពន្ធកុំថ្មមែនណាខ្ញុំក៏ចេះអត់ដែរមិនយើងហត់តែឯងណាហើយយើងក៏គួរចេះបាញ់ចៃពេលវេលាដែរតែខ្ញុំមកនឹងការងារមួយណាវាសំខាន់ជាងចាណាមកចាំឆ្លើយមកខ្ញុំនិយាយណាគៀងមែនគៀងមែនខ្ញុំសួរ យ៉ាងនេះវាសំខាន់ជាងម៉េចប៉ណ្ណឹងបានទៅបានហើយតែផឹកថ្នាំមកមកឈួរជាងនឹងទៀតប្រាប់ហ៎បងអញខ្ញុំធុញយើងខ្លាំងណាស់ធុញអាភាពយកខ្លួនជាធំរបស់យើងណាស់ហើយដឹងខ្លួនផងថាយើងមិនចាស់ស្ត្រីទេតែពេលយើងយកខ្ញុំមកយើងតែខ្ញុំជាម្ចាស់ស្ត្រីរបស់យើងអីឥឡូវយើងបានដឹងអីហើយគ្រប់យ៉ាងហើយយើងនិយាយខុសខ្ញុំនឹងអត់ហើយមិន មុនវាផ្សេងឥឡូវយើងមើលខ្លួនយើងមើលមានចេះអីកែពីឡែតឡាយដល់ ស្រីនាងជាងផាត់មុខសិតតែមិស្រីនោះអ្នករបាំសិតមិអ្នកអ្នកណាខ្លះអ្នកណាខ្លះអ្នកណាខ្លះហ៎ឯងខ្ញុំដឹងហើយពួកមិស្រីអស់ដឹងណាសិតតែមីពួកតកៅរកគ្រាគ្រួសារគេហ្នឹងមែនពួកមិអស់ហ្នឹងមែនអូខ្ញុំដឹងហើយខ្ញុំដឹងហើយរាល់ថ្ងៃហ្នឹងណា មួយញឹមខ្សែមួយញឹមអត់វាមិនហ៎ហមលេងទូរស័ព្ទក្នុងឬសែងក្នុងទូរស័ព្ទហ្នឹងវាខុសដែរអីយូរយូរទៅអានឹងប្រចាំសុំមិនដាក់លក់សាច់ជ្រូកឡើងហ្នឹងហីហ៎បងនឺមិនសាច់ទេណាអត់មានសាច់មិនបងឯងហ្នឹងឯងសាច់បងឯងហ្នឹងជាសាច់ចាប់របស់ខ្ញុំអឺបើបងសាច់ដែរក៏បងនៅមានអណៃដែរប៉ុន្តែផាអត់ហើយផលសួរអណៃមើលតាំងការមកនេះបងដែរមានស្រីអណៃពិបាកម្ដងណាអត់តនេតនេជួយចិត្តណាជឿគេទៅរកគ្រូទាសតាមមកឆ្លោះគ្នា បងប្រាប់អញឯងប្រពន្ធគេគេយកពេទ្យទៅថែខែប្តីគេណាមែនដល់អញចេញឆ្លោះឆ្លោះចឹងទេយើងណាយើងក៏ប្រៀបធៀបមួយមួយប្រពន្ធគេបើថែប្រពន្ធគេល្អយើងទៅយកប្រពន្ធគេទៅទៅយកអានេះអានេះហ่ะអានេះខ្លួនខ្លួនខ្លួនពួកសាច់ឆ្លងដែរបើឯងទៅឲ្យពួកមិនចៃអត់ហ្នឹងតោះទេវិញកាហ៎ហ៎ស្អីទៀតហើយក្លិនទឹកក្អោគេដាក់ក្នុងបោកកៅអាវអញ្ចឹងក៏រឿងដែរ nhôm chưa mày vừa bố với là tiếng mấy cầm phở tớ chứ mày thao cái này tao cả vào đây bán hả nhôm nói hiên phở dương hả thôi dương lũ cho ngót đi ờ thôi nhôm nó nhầm là ôi chán thôi nhôm mày thử ấy thử nhôm mày tôi xài bảo dương nè xài bảo dương mày chơi mày gì mày chơi ấy mày chơi luôn nhung mày bạn mà chơi mày chơi chơi chơi mày ấy sao mày bị nhung ôi bà này mày mơ tao thành trắng thiệt á muốn đâu mình khi đánh bán đây mày bà ấy hồi đó mình nhôm bán bạn ấy sao mày bị nhung ឆ្លើយមកខ្ញុំឆ្លើយមកខ្ញុំអញអត់មានតាណាឆ្លើយមកខ្ញុំបើសិនជាអាចឆ្លើយមកខ្ញុំមានន័យថាឯងនឹងចង់លេងមកខ្ញុំហីឆ្លើយមកឆ្លើយមកចង់លេងមែនខ្ញុំធ្វើចង់លេងមែនហ៎ចង់លេងគ្នាមែនចង់លេងគ្នាមែនបើសិនជាអ្នកទាំងពីរសម្រេចចិត្តថាលេងលះនឹងគ្នាមែនសូមផ្តិតមេដៃចុះហត្ថលេខាត្រង់នេះ ក៏ប៉ុន្តែខ្ញុំសូមអ្នកទាំងពីរគិតពិចារណាបានអត់អន់ជាមុនសិនខ្ញុំមិនកាត់ខ្ញុំមកសុខចិត្តអត់ដីដំបូងណាខ្ញុំក៏មិនចង់លេងដែរព្រោះខ្លាចខ្លួនឯងនឹងមួយម៉ាយតែឥឡូវខ្ញុំគិតថាខ្លួនឯងមួយម៉ាយល្អជាងប្រសើរជាងមានប្តីដែរមិនដែរខុសពីប្រពន្ធដែរអើយណាខុសពីយើងមួយទៀតជួយគិតមើលតប្រពន្ធស្អីដីធ្វើអីក៏ខុសធ្វើអីក៏ខុសអញ្ចឹងបាយខ្លាចខុសឯងបាយធ្វើទៅណែមិនដៃមកមិនដៃមកឃើញច្រកអត់ឃើញច្រកប្រពន្ធខ្ញុំអត់ អញកុំនិយាយបលើហាមេតាវីអាខ្ញុំអត់ចង់និយាយទេណាលេខទូរស័ព្ទប្តីខ្ញុំហ៎លេខស្លេងនិយាយថាអូវែងជាងបន្លាយទេខ្ញុំអត់ចង់និយាយទេខ្ញុំក៏មិនដែរមកមិនដែរកដែរអាអីយកលេខការងារដាក់អីការងារដឹងថាការងាររកស៊ីឬការងារលើខែក៏ដល់តែពេលណាមិនដែរមានកម្លាំងទេហើយក៏មិនដែរនិយាយផ្អែមួយប្រពន្ធតាមម៉ាត់ដែរអូណាផ្អែមួយយើងរួចទេដល់ផ្ទះជេមដល់ផ្ទះជេអញ្ចឹងហ៎ណែឯងកុំនិយាយបលើមួយខ្ញុំណាឯងបើឯងខាត់ឯងនិយាយម្ដងទៀតខ្ញុំចាប់បែកមាត់មកលោករីឃើញអត់ឃើញអត់ ហ្នឹងណាទៅចង់កញ្ចក់អីរងថ្ងៃទៀតខ្ញុំព្រមព្រមណាប្តីប្រពន្ធខ្ញុំហើយយើងអាចថែទេដឹងប្តីវាថាណាមកបើព្រមយើងបានហ្នឹងឯងណាកុំមកយកមកកុំមកហែកខ្ញុំនៅមុខគេមកឯងពួកដូចខ្លួនឯងហ្នឹងប្តីល្អព្រោះថ្ងៃហ្នឹងសឹកក៏ក្រោះខ្ញុំនេះហត់ទាំងកាយហត់ទាំងចិត្តខ្ញុំមិនដែរនិយាយទេហ៎ប្រពន្ធខំតិចតួចអាងអីដូចក្រៅផ្ទះអាងអីគេក្រៅបន្ទប់បែរមុខចេញ គេខឹងណាមានន័យថាគេចោលឲ្យលួងឯងហើយឯងក៏មិនលួងគេដែរស្អីឲ្យលួងស្អីហើយបើយើងកុំខឹងទៅវិធីថាគេ ថាយើងមិនស្អីមែនសម្រាប់ចិត្តថាអ្នកទាំងពីរលែងលះគ្នាអត់លែងបងចង់ខ្ចីលុយគេខ្លះដើម្បីធ្វើតរោស៊ីបន្ថែមទៀត ព្រោះតដើមទុនយើងរកស៊ីពីមុនវាខាតអស់ហើយតាំងពីមានកូវីដមកយើងគ្មានចំណូលទេប្រហែលខែនេះហ្នឹងបើសិនជារកស៊ីខាតពួកយើងរកទៀតបងតែខ្ចីលុយគេមកស្រោចស្រង់ការរកស៊ីពួកយើងសិនក៏បានដែរ តែបើសិនជាពួកយើងធ្វើហើយ នៅតែបរាជ័យទៀតចាំយើងជុំក៏បានដែរណាអូនអត់ខឹងបងទេបងខំតែគិតថាពេលដែលបងប្រាប់អូនឯងហើយអូនឯងច្បាស់ជាខឹងបងហើយនៅស្រីជេរបងថាបងជាប្តីមិនបានការទៀតសួរមិនសួរអូនឯងសុំលេខបងទីក៏ថាបានដែរហើយហេតុអីបានអូនត្រូវធ្វើអញ្ចឹងហ៎មកឯងចៃលុយគេយកមករកស៊ី មែនតើរកស្រីណាពេលដែលអូនថ្នាក់ចិត្តថារៀបការជាមួយ បងណាអូនបានដឹងច្បាស់ហើយថាវានឹងមានរឿងអីកើតឡើងអញ្ចឹងបងឯងមិនចាំបារម្ភពីផ្លូវចិត្តរបស់អូនទេហើយបើសិនជាបងឯងឆៃលុយគេហើយនៅតែអត់គ្រប់ទៀតយល់របស់អូនទៅសិនក៏បានដែរណា ហ៊ានរៀបការបំពួកយើងបានទេឈួតអានេះធ្វើស្អីណាយកទុកវិញទៅបើមានគ្រប់គ្រាន់អស់ហើយបើសិនជាបងឯងមានគ្រប់គ្រាន់ណាក៏បងអត់ទៅខ្ចីលុយគេដែរត្រូវអត់អូអូននៅមានរបស់មួយទៀតចាំហ្នឹងឯណា លេងសំលេងសំលេងបងអូនក៏ដូចជាលេងបងដែរទៅយើងហត់មើល យើងជាប្រពន្ធញ៉ាំញើបែបនេះអ្នកណាទ្រាំរស់នៅជាមួយនឹងយើងកើតបើសិនមិនបានធ្វើជាប្រពន្ធល្អគ្រប់តបតែកូនធ្វើឲ្យប្តីពិបាកចិត្តនោះគឺជារឿងល្អឯង CX យើងតែមួយអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រីជ្រួញ S26 Go Progress ថ្មីពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ក្ដីស្រឡាញ់បងត្រូវចាំថាគ្រប់រឿងទាំងអស់វាត្រូវតែមានដំណោះស្រាយយកពេលអាណាចេញមកធ្វើអីទៅក្នុងគេវិញតែបំផាននឹងទៅទៀតចប់ហើយបងខ្លាចទេហើយតែម្ដងនេះបរាជ័យទៀតគូជួបបណ្ដាច្បាស់ជាវាប្រកាសជាបានបတ်ពិសោធន៍ទេរឿងអស់លុយអស់អស់ទៅអង្គខ្វល់ផងសំខាន់ពួកយើងមិនបတ်ពិសោធន៍តែបងសាក់គិតវាមួយមួយមើល យើងអាចចាប់ផ្ដើមបដូរពីសំណួរថាហេតុអីបានរឿងនឹងខ្ញុំធ្វើអត់បាន ទៅជាធ្វើមិនបានខ្ញុំធ្វើបានដូចគេហើយបងសាក់គិតវាមួយមួយបងនឹងទទួលបាននូវគំនិតថ្មីថ្មីជាមិនខានទេឈប់ឈប់ឈប់បងនឹងឃើញហើយ ត្រូវហើយមួយនេះត្រូវហើយបងបានឃើញហើយឆាប់ប្រញាប់ធ្វើទៅណាហើយសម្រាប់ទឹកដោះគោមួយនេះបងត្រូវតែញ៉ាំឲ្យអស់ព្រោះអីអូនឃើញបងអត់ញ៉ាំអីតាំងពីក្បាលល្ងាចមកម៉េះឥឡូវយប់ជ្រៅអីទុកមកតិចទៀតបងញ៉ាំអត់ទេត្រូវញ៉ាំឲ្យអស់ បងត្រូវតែបញ្ញាប់គេងកុំនៅយប់ជ្រៅពេកលឺអត់ហើយអូនចង់ប្រាប់ថាបើសិនជាបងឯងហ្នឹងណាធ្វើការដល់យប់ជ្រៅហើយរហូតដល់ឈឺអូននឹងជប់ឲ្យបងឯងធ្វើការហ្មងអស់នៅបងរវេបងម្ដងមួយជិះមួយជិះអត់ទេអត់ទេធ្វើការទៅអូនបញ្ញាទៅវិញហីពាក្យផ្អែមល្ហែមគឺជាពាក្យកន្លឺ ក្នុងការស្វែងរកសុភមង្គលក្នុងសមាជិកគ្រួសារចាអើយមិនមកពីអ្នកអូនចឹងណា ង់ប្រញាប់អញលេងហ្នឹងអត់បានមែនមែនបានទេប៉ុន្តែវាអត់ត្រូវពេលប្រញាប់ពេលក៏ប្រញាប់គ្នារកពេលដែរអូនចង់ប្រញាប់ពេលណាចុះអាកដាទៀតក៏ចិត្តភ្លេងណាមកកន្លែងចង់និយាយអាពេលមែនអានិយាយមើលពុនបងលេងតានិយាយមើលផ្សេងផ្សេងណាអូនណា គេតិចទៀតហ្នឹងឡើងហត់នឿយឬអស់ហ្នឹងទៀតហើយតិចទៀតមានគេមកជួយអនឯងដែរហ្នឹងគេប្រពន្ធចុងបងមើលលាកដៃហ៎គេលាកអស់ណាពេញកាលាហ្នឹងណា មានមែនអូនឯងខឹងបងអត់មកចឹងគឺអូនឯងប្រាប់បងរកក្តីសុខខ្លួនឯងបានច្រើនច្រើនអីអានឹងក្តីសុខបងបងប្រាប់អូនឯងមុនណាមិនបងក្បត់អូនឯងទេណាបងក្បត់អូនឯងមិនបងប្រាប់អូនឯងថងថងចឹងទេចុះអូនឯងធ្វើចឹងដើម្បីអីបងឃើញអូនឯងហត់ពេកហ្នឹងណាថ្ងៃថ្ងៃធ្វើការងារផ្ទះតឯងនេះហើយនៅយប់ឡើងធ្វើការងារប្រៃប្រពន្ធអី ទៅបានមកមានប្រពន្ធចុងមួយទៀតហ្នឹងការងារហ្នឹងអូនទៅខ្លួនឯងបានតាអូអត់ត្រូវការណាគេមកទៀតទេបងឯងហ្នឹងតាទៅអត់អឺណាជឿបងមែនហ៎បងលោណៃលេងតើអួតទេអីគាត់ចង់ដឹងថាណៃស្រឡាញ់បងអត់ហ្នឹងណា ឯងចឹងចកចិត្តលេងមួយគេចឹងឯងដល់គេភ័យអត់កុំតោះទៅបងសន្យាមកឯងអត់មានណាគេបងមានណាគេដាច់ខាតហ្មងអូខេយំតែគុនក្មេងចឹង Chụp Dung Ngại lắm Con sai kia mà បើសិនជាអ្នកប្រចាំណាក៏ត្រូវប្រចាំដែលមានហេតុផលកុំប្រើភ្លើងប្រចាំហួងហែងក៏រឿងធ្វើឲ្យមានការផ្ទុះស្រាយជាគ្នាក្នុងគ្រួសារដែរ ស្ដីអរុស្ដីនេះមិនក៏បងភ្នាក់លឿនណាស់ហើយបើត្រូវធ្វើការហ៎អញ្ចឹងទៅញ៉ាំអីសិនណាចឹងទៀតឃើញអត់មិនមិនអូនប្រាប់អត់ចេះស្ដាប់អញ្ចឹងអូនប្រាប់ឲ្យថាពេលដែលបងពេលប្រាប់ពូតតេអញ្ចឹងគឺអត់ឲ្យញ៉ាំកាហ្វេទេយល់អត់វាអត់ល្អចំពោះសុខភាព ញ៉ាំបន្តិចណាណាបន្តិចក៏បានដែរហេដៃអាឥឡូវអត់មានអារម្មណ៍ថាបងដូចជាញៀនកាហ្វេនេះឥឡូវបងសម្លាញ់រហឺរវាងកាហ្វេហើយនឹងអូនតើបងឯងរើសមួយណាអឺបងចង់ទៅយកអូនហ្នឹង ចឹងបើខំប្តីប្អូនអញ្ចឹងណាបងត្រូវតែញ៉ាំទឹកដោះគោព្រោះថាទឹកដោះគោល្អបំផុតពេលផឹកបាទដៃអ៊ំមានអារម្មណ៍ថាខ្នងបងដូចជាកង់ដល់ហើយហើយបើសិនជាបងនៅតែអង្គុយកោអញ្ចឹងពេលចាស់ទៅប្រកាសជាខូចខ្នងខានទេបានបានហើយបានអូខេ good ត់ចេះស្ដាប់ប្រាប់អត់ចេះស្ដាប់អញ្ចឹងប្រាប់មួយនៅមួយអញ្ចឹងហើយបើបងអញទៅចឹងអញ្ចឹងចេញទៅក្រៅគេមិនថាបងអញឆ្លើយហីហើយពេលឲ្យជួបអតិថិជនទៅគេមិនអត់ចង់រួមការងារមួយបងឯងហ៎បងចេះតែផ្លិចលើម្ដងទៀតណាប៉ណ្ណឹងបាននៅអូនណាហើយដឹងអត់បងសំឡាងណាសំឡាងថងអីដឹងអត់ថងអី បងមានប្រពន្ធមួយដ៏សែនល្អមានប្រពន្ធដូចឯងមួយដូចមានកញ្ចក់មួយចឹងឆ្លោះខុសចំណុចដែលបងខ្វះខាតទាំងអស់បងឯងឡោះអមលឹងលឹងណាគាត់បានវ៉ាន់មួយធ្វើអត់វ៉ាន់នេះគេឈប់អើយខូចបានហើយខែមកឯងចេះទៅធ្វើការធ្វើអត់បាទអូមែនដល់មកហើយចាំមកទៅណាស្វាគមន៍តាមផ្លូវណាលោកប្តីបាទប៉ុនសម្លាញ់ ខាងនោះណាប្តីប្រពន្ធត្រូវតែជាជាលុបលុបនៅចំណុចខ្វះខាតមិនមែនខុសហើយបោះចោលខុសហើយកាហាយចោលព្រោះថាជីវិតប្តីប្រពន្ធវាមិនងាយស្រួលដូចជាកណ្ដាលនោះទេប៉ុនសម្លាញ់មកវិញហ៎បងមកប្រតិការវិញហើយ toàn ôngต้องทำพบให้พ้อง thay ôn san khóc mến cái này nhỉ lực môn na lực môn ធ្វើឲ្យអូនយកម្ដងហើយឥឡូវមិនមកចង់និយាយឲ្យអូនអៀនទៀតមែនហ៎តន់មកពីធ្វើការប្រញាប់ទៅមុតទឹកមុតអីហើយតើអាមញ៉ាំបាយវិញហើយថ្ងៃហ្នឹងអូនមានតែឆាតកួនទេបើញ៉ាំអត់ឆាហ្នឹងដាក់បេះដូងអត់អត់ដាក់បកញ៉ាំទេអូននៅតែដាក់ផងតែបើសិនជាបងគិតថាបងញ៉ាំអូនយកទៅចាក់ចោលអេចាក់ចោលប្តីបានអីញ៉ាំអ្ហាប្តីអត់មានអីញ៉ាំប្តីញ៉ាំអូនហ្នឹងណាគួតនិយាយអីចឹងហ្នឹង អៀនអៀនហ្នឹងអៀនណាអៀនណាអៀនណាអៀនណាបានអៀនទេបងខ្ញុំអៀនខ្ញុំអើយចង់បានណាំអៀនអត់មិនទិញណាំអៀនហើយណាអូនសុំអង្វរប្តីណាអូនសុំចាញ់ហ្មងអូនសុំចាញ់ណាសុំចាញ់មួយថ្ងៃហ្មងអូនសុំចាញ់ហ្មងទៅទៅឲ្យបាត់បាត់ទៅណាចាំពេលណាដែលមកហូបឆ្អិនចាំអូនតងមួយថ្ងៃមកវិញអូខេ អង្គការពៀនប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីក្រុនផ្ដាសាយអ្នកនិង NCH យើងតែមួយអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រីជ្រួញ S26 Go Progress ថ្មីពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ខេតាមានប្តីលួចតបាត់ហើយនឹងអៀនត្អែកអីឯណាអត់មាននៅនេះតានេះណាខ្ញុំធ្វើជាដល់អញ្ចឹងណាគេព្រៀងបាទហើយមកទៅងុយទឹកហើយតើមកទៅងុយទឹកហើយណាជាប្រពន្ធតើចេះនាំប្តីញញឹមនាំប្តីសុបាយមានអីទៅខាត់មើលសុបាយសឹងអីហី Ôi, mà mà mà mà mà mà này. Ta ta ta ta. Tục nắng tao ឲ្យបងបោកក៏ថនអញធ្វើការពេញមួយថ្ងៃអត់សម្រាប់ទៅអីខ្លះទេទៅសម្រាប់ក្នុងទេយល់ល្អទៅបិទម៉ាស់វិញទៅអីកុំឲ្យមុខនេះចាស់ខ្លាំងពេកបានឯងអត់បោកខ្លួនឯងវិញ ទៅដល់ខ្លួនឯងទៅណាមុខដល់ចាស់ដល់ជ្រួញហើយមកដល់ខ្លួនឯងវិញហេតុបងឯងណាមកពីណាទៅនឹងវិញទៅព្រោះថាពេលដែលបងឯងជួយអូនណាមិនជួយអូនណាបាត់ហត់ទេមានតែឲ្យអូនណាហត់លុះដើមលើកនេះខុសគ្នាបងធានាថាលើកនេះបងបោកតទៅហើយហ្នឹងមកបាច់ទេថាអូននេះមកមកអត់ទេអូយអូយមកគេបងអូយអូយអានេះមិនបងអូនទេនេះទុកឲ្យបងណាបោក ទៅកុំមកលោកប្លែកប្លែកប្លែកប្លែកប្លែកប្លែកអូនមានអារម្មណ៍ថាភ្នែកបងត្រូវទឹកសាប៊ូមិញហ្នឹងណាឥឡូវឡើងកំហហ្មងទៅបងទៅដាក់ថ្នាំសិនណាណាបងហងខ្លាំងមែនចាកំហចាំមកដាក់ថ្នាំសិនណាតែឈប់សិនបោកពូចអើតើបងអ្នកហាលខ្លួនទូចតែមួយសោះគឺចិត្តធ្វើការតែឯងមែន ប្រពន្ធនៅជាមួយនឹងគ្នា មិនមើលបំណងគ្នាជួយគ្នាគ្រប់កិច្ចការមិនថាកិច្ចការនោះគឺជារបស់មនុស្សស្រីឬក៏ជាមនុស្សប្រុសវាគឺជារឿងដែលល្អបំផុតដឹងអត់អរឡើងប៉ុនល្អណាហើយចុះមកឯងដឹងអត់បងឯងក៏ជាប្តីល្អដែរបងមិនហ៊ាននិយាយទេ ថាបងល្អប៉ុណ្ណា បងគ្រាន់ដឹងថាភាពល្អរបស់បង មិនស្មើប៉ុណ្ណឹងបងអត់ដឹងថាថ្ងៃមុខបងមានបុណ្យស័ក្តិប៉ុណ្ណាប៉ុណ្ណាមានទស្សនៈច្រើនគេលើលោកឬអត់ប៉ុន្តែបងហ៊ាននិយាយថាបងមានប៉ុនល្អម្នាក់ល្អជាងគេលើលោកទាំងអស់អត់ប្រកាសដែរពេលខ្លះឬក៏ជួងកាលពេលដែលបងឯងអត់ក្រសុបាទៅអូនកាត់ចិត្តពីបងឯងក៏ថាបាន Không đi này Bầm chứa thảo này mình ngay chào bóng bớn đi ừ. Hmm. Bầm chứa bởi sạ mới Sạ nè Đấy វិញទៅជាដំបងផងអញត្រូវផ្ដាសាយលោតែប្រយ័ត្នប្រយ័ត្នផងប្តីច្រើនអល់ណាទៅវិញទៅអំពើណាអូយ ត់អាចវត្តទៅសភាពដើមវិញបានទេមែនឯងពូប៉ែនបានតែអាត្រ័យលើការមើលថែរបស់បងស្រី បានល្អអ្នកជំងឺប៉ះពាល់ខួរក្បាលលើធ្ងន់ធ្ងរបើសិនបងស្រី មើលថែបានល្អគាត់នឹងជាឡើងវិញបាទអញ្ចឹងតែខ្ញុំត្រូវធ្វើមិនខ្លះគ្រូប៉ែនអ្នកជំងឺអាចបបាក់និយាយតែគាត់ស្ដាប់ឮអូនគួរតែលើកទឹកចិត្តគាត់និងមើលថែតគាត់ឲ្យបានល្អកុំឲ្យគាត់ស្មុគស្មាញច្រើន បើសិនបងអូននៅហត់នៅណាយអាចជួលគេឲ្យមើលថែក៏បានដែរអត់អីទេគ្រូប៉ាខ្ញុំអាចមើលថែគាត់ដោយខ្លួនឯងបានទេខ្ញុំសង្ឃឹមថាបងប្រុសនឹងឆាប់ជាឡើងវិញអញ្ចឹងបើអស់ហើយហើយខ្ញុំសុំនេះសិនណាទីទី ប្តីអាបងចាប់ដឹងខ្លួនវិញមែនណាបងត្រូវតែជំនះរឧបសគ្គលើកដឹងឲ្យបានដើម្បីពួកយើងទាំងពីរហើយពេលដែលប្តីជាហើយពេលដែលប្តីដឹងខ្លួនមកពួកយើងនឹងធ្វើរឿងគ្រប់យ៉ាងតែពួកយើងដល់ធ្វើកន្លងមកមួយគ្នាតែអត់ទេទោះបីជាប្តីពិការ ពួកយើងនៅតែសប្បាយជាមួយនឹងគ្នាដែរមែនអត់ ច្រើនឲ្យអូនសុំតបផងណាដែលអូនទៅឲ្យបងរងចាំយូរចាឥឡូវយើងញ៉ាំបាយហ៎ហើយដល់ពេលដែលយើងញ៉ាំបាយហើយហឹមយើងញ៉ាំអីគេណោះញ៉ាំអូអានេះតាឥឡូវយើងញ៉ាំបាយទៅណាបាយ1 2 ធំជាងនឹងធំជាងនឹងទៀតមិនដោះកើតខំផឹងណាណាហាញីថ្ម សក់បងហើយបងលាស់សក់ស្អាតហ្មងគេបាក់សាហាគេត្រូវវែកចែមើលស្អាតមែនប្តីណាគេណាហ៎ប្តីណាគេណាហ្នឹងគួរឲ្យស្រឡាញ់ហើយហ្នឹង នេះបើសិនជាអូនធ្វើគ្រូសក់ហ្នឹងហើយអូនថតឲ្យបងឯងមើលបងឯងប្រកាសជាសាច់បាត់មកអត់ចិត្តហ្មងស្អាតទេណាបងឯងដែរមុនសក់អំបោហ្នឹងហើយណាសក់បងឯងអូនធ្វើអញ្ចឹងអង្គការមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីក្រុនផ្ដាសាយអ្នកនិង NCH យើងតែមួយអ៊ីណាជួយ បញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រីជ្រួញ S26 Go Progress ថ្មីពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ក្តីអូនអញ្ចឹងហ៎អូនមានអារម្មណ៍ថាសក្តីអូនឡើយដូចជាបាយស្កិលច្រើនហើយនេះចាស់ហើយចាំពេលណាអូនទៅផ្សារអូនទៅបានទិញថ្នាំចាំអូនទៅទិញថ្នាំលេបឲ្យបងណា ឈាមហើយចាំមើលស្នាដៃអូនទៅចេញហើយដល់ណាចាំអូនអ្នកកាត់ឲ្យបងឲ្យកាត់ឲ្យស្អាតហ្មងកញ្ចក់នេះអូនខាន់កាត់ឲ្យទៅប្រហែលថ្ងៃសោះហ្នឹងដល់ឡើងវែងមនុស្សប្រុសអីទៅកញ្ចក់វែងចឹងហ៎ទៅកញ្ចក់វែងអត់ស្អាតទេលើអត់ដែរចាំអូនកាត់ឲ្យណា ហើយពេលដែលអូនកាត់ហើយបើសិនជាប្តីល្មមប្តីអែតបានទេ ប្តីល្មមកន្លែងណាប្តីប្រាប់អូនណាណែអូនកាត់ហើយឯនេះស្អាតអត់ហឹមដៃប្តីអូនស្អាតទេណាហឹម បងហើយបងប្រុកឯងទៅណាបងយកទៅសាផ្លែតអូចាប្តីឯងមិនអីអូប្តីខ្ញុំមកប្តីខ្ញុំក៏ពិការនិយាយបាននេះបងហើយក៏ប៉ះពាល់គ្រប់បានតិចតួចដែរប៉ះក្បាលចាទៅឈួរទៅណែអាមួយនៅចំខុបបងប៉ះក្បាលចឹងភូឈួតបដ ாய் ហើយមីប្រពន្ធវាហ្នឹងនិយាយពីថាស្ម័គ្រស្មោះនៅមើលថែប្តីវាហ្នឹងអើយនៅមើល តែឥឡូវប្រពន្ធមើលថែ ពេកចិត្តឈួតតាមឯប្រពន្ធនោះហើយចောက်បងឯងយករឿងនោះប្រាប់ខ្ញុំទៅអីបងគាត់ចង់ប្រាប់ថា បុកប្តីឯងប្រើការអំកើតទេណាទៅយកប្តីមួយទៀតទៅ បងគាត់ប្រាប់ទេ បងឃើញឯងវាស្អាតបងអាណិតហើយបើនៅ ផ្ដៅខ្លួនជាមួយប្តីឯងចឹងទៀតបងវាស្ដាយឯងខាត់អីហ៎បងអើបុកប្តីឯងនៅអញ្ចឹងតាការមិនកើតណា ទើសដៃទើសជើងរកស៊ីអីក៏មិនកើតនៅផ្ទះមើលតែប្តីនិយាយប្រលប់វិសួរតាំងណាប្រើការកើតអីបុកកាំងស្ដុកហើយនៅខំចាំគេទៀតដូចចាស់គេថារស់នៅនំធ្ងន់ផានដីឯងប៉ាខ្ញុំថាធ្ងន់ផ្ទះខ្ញុំតាបងបងតចេះដឹងរឿងអីអឺបងគ្រាន់តែបារម្ភកែលោអនាគតឯងវានៅវែងឆ្ងាយជាងនឹងអីហើយចុះការដែលបងនិយាយអញ្ចឹងហើយវាអាចជួយគ្រួសារបងកូនកាន់រីកចម្រើនទៅមុខទៀតអត់ បើអត់ទេខ្ញុំគិតថាបងកុំចេះដឹងឲ្យល្អជាងប្តីប្រពន្ធខ្ញុំខ្ញុំចេះមើលថែប្តីរបស់ខ្ញុំហីហើយខ្ញុំក៏ស្រឡាញ់គ្នាដែរពួកខ្ញុំដឹងថាអ្វីដែលពួកខ្ញុំធ្វើគឺត្រឹមត្រូវហើយចង្គៀងផ្ទះខ្ញុំមកបងអញ្ចឹងបងបើចាំបារម្ភទេហើយបើសិនជាបងឯងល្អមែនណាក៏មិនការមួយប្តីបានមួយអាទិត្យហើយប្តីក៏លែងក្បាលបងឯងចោលដែរឌីលអើមិនអីទេគាត់តែប្រាប់ម្ដងអត់ទេបើថាមិនធ្វើតាមនៅរស់ជាមួយអាប្តីវិការនឹងតងាប់តែចឹងទៅវិញណា ដល់មកបត់មកហើយពេលដែលបិទមកចឹងហើយមុខដីអូនហ្នឹងស្អាតហ្មងណាតែតែពេលមុខស្អាតហើយគួរឲ្យស្រឡាញ់ចឹងមានសៃសៃតាមស្រឡាញ់ច្រើនហើយតែហ៊ានយកគេអូនទះហ្មងដឹងអត់ថាត្រូវតែស្រឡាញ់អូនតែម្នាក់ឯងនេះបងអញនិយាយបានទេមែនអត់ cái miền ấy thời thời gì mà ôn nát, miền miền ấy thời gì mà ôn nát, bà miền là cái lỗ rượu rượu cái tờ bố bố mình mình đôi đàn tên អស់ទេអូនទៅយកណាគេទាំងអស់ទោះបីជាមនុស្សផងហ្នឹងល្អជាងមក60000 60000ដងក៏អូនអាចយកគេដែរអូនជារបស់បងតែម្នាក់គាត់ណាបងអូនធ្វើទៅអូអូអូស្លាប់អូ ជាមនុស្សអាត្មានិយមហើយបងថាជាមនុស្សអាត្មានិយមព្រោះបងមិនសន្យាមិនអូនហើយឯងតែបងនៅនៅជាមួយអូនដល់ចាស់កោខ្នងហើយបងក៏អត់ចង់ឃើញអូននៅម្នាក់ឯងរងការជួយចាប់ដែរមែនអត់ទៅបងទៅណា ជីវិតអូនណាបើអត់ពីបងទៅ អូនក៏មិនអាចមានប្តីថ្មីទៀតដែរអូនជាប្តីប្រអូនណាពងគួរតែយកពីអត្ថន័យជាប្រពន្ធនៃថើអត់អូនមិនអាចធ្វើតាមបងបានទេមកគង់ផងពីសម្ដែងអតីណាស្ដាប់តែអូនជឿតែអូនទំនាក់ទៅបានហើយ បងកុំគិតតែខ្លួនឯងបបាគេអញ្ចឹងឲ្យនោមទុកដល់អូនអូននៅដែរគិតអញ្ចឹងឯងហើយបងកុំខកពីសម្ដីណាគេទាំងអស់ចង់ណាគេនិយាយឯងនិយាយទៅគេថាអីគេថាទៅតែសំខាន់មកឯងត្រូវយកពីអូនមកឯងត្រូវជឿពីអូនទៅម្នាក់គាត់លើអត់ជឿលើអូនណាហើយបងយ៉ាងសាល់ពីអង្គមកគ្នាណា Robin Robin con con dung con dung à. nhìn nè ôm nghiên dung nè sao tả Thank you. 我可以了。ពួកយើងនៅមួយគ្នារហូតពួកយើងអត់បែកគ្នាទេនិយមន័យតៃប៉ុនវាលើពីអ្វីដែលហៅថា ចាប់ដៃគ្នាសាងជីវិត គឺមានន័យថាចាប់ដៃគ្នាឲ្យបានស្អិតរមួត យកចិត្តគ្នាមិនបោះបង់ចោលគ្នាឲ្យកម្លាំងចិត្តគ្នា ក្បែរគ្នាទោះបីជាមានអ្វីកើតឡើងក៏ដោយចឹងហើយមួយមួយបាទឥឡូវយើងដល់ទៅខាងនោះណា môi ấy mua tiếp rồi ទុកបងនៅនឹងអញ្ចឹងឥឡូវពេលដែលបងបានមកវិញបងដើរមកហៅអូនណាតាបានមកវិញណាទៅធ្វើហ្នឹងហេដើរមកហៅអូនណាមួយមួយមួយមួយ កុំបខំអូននៅណានេះអូនធ្វើបានទេថ្ងៃនេះអូនមានអារម្មណ៍ថាស្រស់ស្រាយណាបើមានអារម្មណ៍ថាស្រស់ស្រាយដូចអូនណាអូនដឹងហើយអូនដឹងថាបងឯងក៏សុវ័យដូចអូនដែរព្រោះឯងអូននៅបងឯងមកហ៎ ហើយពួកយើងចាំមកថានៅពេលដែលពួកយើងនៅពីក្មេងពីក្មេងណាពួកយើងមានអនុស្សាវរីយ៍ល្អល្អមកគ្នាច្រើនណានោះកន្លែងនោះធ្លាប់អង្គុយញ៉ាំអីពីអ្នកដូចម៉ែមកចាំមកសុំឲ្យតែកន្លែងនោះក៏ពួកយើងធ្លាប់មកមកគ្នាដែរអូនជឿថាបងនឹងប្រកាសជាឆាប់ជាហើយពួកយើងនឹងបានដើរលេងមួយគ្នាបន្តទៀត ដីប្រពន្ធគឺទៅតែជាជាលុបដែលលុបចំណុចខ្វះខាតនិងកែរកកំហុសទាំងឡាយមិនមែនខុសហើយបោះចោលខុសហើយក៏ហើយចោលនោះទេព្រោះជីវិតប្តីប្រពន្ធមិនមែនងាយដូចកដែរ